បាទតាសម្រាប់អ្នកចាំទីតាគារនៅពេលដែលរបួសអំឡុងពេល corner kick មិនអាញាកដាមិនផ្លុំកញ្ចែ ហើយឲ្យបន្តទៅលេងទៀតអារ៉ាដឺរូស៊ីបាទប្រិយមិត្តមានចម្ងល់នៅ ពេលដែល Arsenal ប៉ះជាមួយនឹង Manchester United ត្រង់ចំណុចដែល De Gea មានបញ្ហាដេកដួលនៅលើទីលានបាទប្រិយមិត្តត្រូវដឹងថារបួសគឺកើតឡើងពីយ៉ាងណា បាទនៅពេលដែល De Gea ដួលបាទ គឺបាល់កំពុងតែ counter attack ពីខាងបាទព្រោះបាល់មិន counter ទេបាល់កំពុងតែមានការសម្រុកពីខាង Arsenal បាទហើយខ្ញុំនិយាយនេះមិនបានកាន់ជើងទៅកាន់ Arsenal ទេតែប្រិមិត្តត្រូវដឹងថាកំហុសនេះគឺកើតឡើងដោយគាត់ប៉ះជាមួយនឹងគ្នាគាត់ Fred គឺជាអ្នកជន់ជើង De Gea បាទធ្វើឲ្យ De Gea នឹងដេកដួលនៅលើទីលាន បាទហើយប្រិមិត្តសួរថាហេតុអីក៏អាញាកណ្ដាលមិនព្រមបញ្ចប់ការប្រកួតបើសិនជាបញ្ចប់ការប្រកួតនៅពេលនោះ បាទសួរថាតើបាល់ fair play ដែរទេបាទហើយសួរថាតើយើង បង្ករបួសដោយគ្នាយើងមិនបានផលប៉ះពាល់ជាមួយនឹងក្រុមដតីមកធ្វើឲ្យរងរបួសទេសួរថាតើវាមានភាពយុត្តិធម៌ដែរទេសម្រាប់ក្រុមមកខាងទៀតបាទអញ្ចឹងឧទាហរណ៍បើសិនជាបាល់លេងអញ្ចឹងហើយបញ្ញាកដាផ្លុំកញ្ចែពិន័យឲ្យបញ្ចប់ឧទាហរណ៍តា Manchester United កំពុងតែ counter នៅមុខទី Arsenal កីឡាករ Arsenal វាយគ្នាដួលនៅលើទីលាន សួរថាតើអាប៊ីតផ្លុំកញ្ចែបញ្ឈប់ឬក៏ឲ្យ Manchester United សុទ្ធសិនបាទអញ្ចឹងភាពនឹងគឺគេហៅនិយាយថាគឺត្រូវមានភាពគេហៅថា fair play បាទអញ្ចឹងគេកំពុងតែបុកហើយកីឡាករម្ខាងទៀតឃើញគេបុកចង់ឲ្យអាញាកដាផ្លុំកញ្ចែបញ្ឈប់វាយគ្នាឲ្យដួលអញ្ចឹងសួរថាតើវាយុត្តិធម៌ទេប្រិមិត្តបាទខ្ញុំឧទាហរណ៍អញ្ចឹងបាទអញ្ចឹងវារឿងហ្នឹងគឺបែបអញ្ចឹងដែរនៅពេលដែលមានការសម្រុក អាញាកដាលតែងតែផ្ដល់អត្ថភាពឲ្យអ្នកដែលសម្រុកលើកលែងតែអ្នកសម្រុកនឹងបង្ករបួសស្នាមអញ្ចឹងក្រុមរបស់យើងខ្លួនឯងបង្កអីបង្កទៅអាញាកដាលមិនផ្លុំកញ្ចាយទេលុះត្រាតែមិនមែនជាកលែងដែលគ្រោះថ្នាក់ឧទាហរណ៍ថាពងលេងកដាលទីសុកសុកវាយគ្នាអាហ្នឹងបានគេផ្លុំកញ្ចាយឬក៏កីឡាករដួលលើទីលានអាហ្នឹងបានគេផ្លុំកញ្ចាយនៅសុកសុកកីឡាករដួលនៅលើទីលានឈឺខ្លួនឯងបាល់គេកំពុងតែសម្រុកក៏អាញាកដាលមិនផ្លុំកញ្ចាយដែរ អាកីឡាករខ្លួនឯងត្រូវ fair play បាទក្នុងនាមយើងជាកីឡាករដែលកំពុងសម្រុកយើងត្រូវ fair play fair play តែពេលឈ្នះទេឬក៏ពេលស្មើតែចាញ់ហើយលេង fair play ហើយបាទត្រូវតែរកគ្រាប់មកវិញហើយវាគឺជាការទាញចំណេញបាទអញ្ចឹងបើសិនជាប្រិមិត្តសួរថាបាល់នឹងយុទ្ធធរអត់ខ្ញុំឧទាហរណ៍ជូនប្រិមិត្តហើយហើយឧទាហរណ៍ថាតនិយាយតរ៉ែម្ដងទៀតឧទាហរណ៍ថា Man U ពងបុកនៅមុខទីធៀបនឹងសុតចូលហើយកីឡាករ Arsenal វាយគ្នាដួល អញ្ចឹងសួរថាតើអាប៊ីតផ្លុំកញ្ចែឲ្យបញ្ចប់ការប្រកួតបញ្ឈប់ការប្រកួតដោយសារតែក្រុម Arsenal វាយគ្នាដួលឬក៏ទុកឲ្យ Manchester United សុទ្ធមួយជើងសិនបាទអញ្ចឹងបើផ្លុំកញ្ចែពេលហ្នឹងបានន័យថាតិចតិចកីឡាករវោទៅវាយគ្នាឃើញគេបុកសម្រុកបាល់ដាច់ទៅវាយគ្នាទៅអាញាកដាផ្លុំកញ្ចែឲ្យបញ្ឈប់ហ៎អញ្ចឹងត្រូវឲ្យប្រិមិត្តបាទអញ្ចឹងបាទប្រិមិត្តខ្លះហ្នឹងក៏បានលើកឡើងថាយុទ្ធធរកីឡាករដេកនៅលើទីលានហើយ បាទជាធម្មតាខ្ញុំឧទាហរណ៍ជូនប្រិមិត្តអញ្ចឹងបាទអញ្ចឹងបើសិនជាធ្វើអញ្ចឹងចេះតែបានសម្រេចអញ្ចឹងបាល់ដាច់កីឡាករខ្លួនឯងវាយគ្នាឯងទៅបាទអញ្ចឹងបាល់ដាច់កីឡាករចាប់ផ្ដើមដួលប្រកាច់ប្រកិនក្នុងទីលានទៅអញ្ញាកដាផ្លុំកញ្ចែអត់អត់ទេបាល់គេពងដាច់ហើយអ្នកឯងមិនត្រូវបានគេរំខានផងហើយអ្នកឯងពងប្រកាច់ហើយរឿងអីត្រូវគេផ្លុំកញ្ចែអត់ត្រូវទេបាទគេផ្លុំកញ្ចែ លូត្រាតែករណីធ្ងន់ធ្ងរឧទាហរណ៍ថាដុំថ្មធ្លាក់ពីលើណាមកនេះប៉ះកីឡាករដួលបាទ បែកឈាមក្នុងទីលាននេះដែរហ្នឹងបានគេចាប់ដើមវិន័យបាទគេប្រុងកចែបញ្ឈប់បាទបាទអត់អីទេបាទអិតសុផុនបាទតាក់ទងជាមួយនឹងបញ្ហារបួសរបស់ណេម៉ាមិនមានបញ្ហាទេប្រិមិត្តបាទនៅស្រុកគេរហូតដល់ដាច់សរសៃពួរទៀតនៅអាចលេងកីឡាបាន បាទប្រិមិត្តឃើញហើយបាក់ខ្មងជើងជាពីរក៏នៅតែបន្តលេងបានបាទស្រុកគេកីឡាដែលចង់និយាយថាភាកច្រើនគឺកីឡាករខ្លួនឯងដែលមិនអាចទៅរួច ឧទាហរណ៍ថាដូចជាករណីរបស់អេនស៊ូហ្វាទីបាទគាត់មានបញ្ហាតាក់ទងជាមួយនឹងជង្គង់អញ្ចឹងនៅពេលដែលគេព្យាបាលរួចរាល់ហើយប៉ុន្តែនៅពេលដែលគាត់ចូលលេងគាត់នៅតែមានអារម្មណ៍ថាឈឺអាចចំណុចហ្នឹងហើយ បាទអញ្ចឹងមានន័យថាបច្ចេកវិទ្យាជាមួយនឹងវិជ្ជសាស្ត្ររបស់ស្រុកគេហ្នឹងគឺមានភាពល្អប្រសើរហើយដល់ថ្នាក់បាក់ជើងជាពីរហើយនៅលេងបាល់ទាត់បានទៀតអញ្ចឹងមានន័យថាការព្យាបាលរបស់គេគឺមានកម្រិតខ្ពស់តែបើសិនតែយើងនិយាយថាតើអាការៈណាខ្លះដែលកីឡាករមិនអាចផ្ដល់អាជីពឲ្យបានបន្តបន្តអាជីពបានពេលខ្លះ រឿងរ៉ាវគឺវាមិនដូចគ្នាទេអ្នកខ្លះក៏បន្តកើតអ្នកខ្លះក៏បន្តមិនកើតករណីដូចជាឪពុក Erling Haaland ជាដើមបន្តមិនកើតជើងរបស់គាត់លេងឈឺរហូតអញ្ចឹងអត់អាចបន្តវិញបានទេ មនុស្សម្នាក់ម្នាក់គឺមានកោសិកានិងសុខភាពមិនដូចគ្នាទេ អ្នកខ្លះទៅបាក់ជើងក៏លេងបានទៀតបាទករណីដូចពីតសេចប្រេះរលាក្បាលគាត់អាចនៅលេងបានទៀតណែអាហ្នឹងវាអញ្ចឹងកីឡាករខ្លះប្រេះរលាប៉ុណ្ណឹងគាត់តែងតែឈឺក្បាលគាត់លេងឡើងកើតត្រូវបញ្ចប់អាជីពនៅប៉ុណ្ណឹង អញ្ចឹងយើងអត់ទាន់ដឹងទេថាតើករណីណាដែលនឹងត្រូវបញ្ចប់អាជីពបាទព្រោះនៅវិជាវិជ្ជាសាស្ត្រនៅស្រុកគេហ្នឹងគឺជាជួយបានច្រើនបាទកងទេដូចជាថ្ងៃនេះបាទការរបួសរបួសចាស់បាទថ្ងៃនេះគឺស្ថិតនៅក្នុងភាពសុភិសពើមិនដឹងថាគាត់អាចបានចូលលេងបាត់ទេបាទសម្រាប់កងទេបាទលោកសក៏ធ្លាប់បាក់ជើងដែរបាទអញ្ចឹងបានជំរាបជូនទៅកាន់ប្រិមិត្តថាមនុស្សក៏ដូចគ្នាទេបាទកាយសម្បទាមនុស្សក៏ដូចគ្នាទេនៃអ្នកខ្លះបាក់អត់ដល់ជើងបាក់ចង់និយាយថាត្រឹមប្រេះទេ ប៉ុន្តែដល់ពេលដែលព្យាបាលហើយគាត់ខ្លួនគាត់គឺអត់អាចបាទដុសបាទចង់និយាយថាលក្ខណៈល្អប្រសើររបស់គាត់អត់ដូចគេអញ្ចឹងមានន័យថាគាត់អាចនឹងបញ្ចប់អាជីពរបស់គាត់នៅពេលហ្នឹងគ្រូយ៉ាងដូចឪពុកលីងហាឡែនអញ្ចឹងណាបូកឡើងជាអញ្ចឹងបាទតើតើនៅរឿងនេះបន្ថែមជូនការប្រិមត្តទីសម្រាប់ Aquero មកដល់ពេលនេះ Aquero មិនទាន់បានបញ្ជាក់បន្ថែមទេថាតតនឹងអាច បានចូលរួមប្រកួតទៀតអត់ឬក៏យ៉ាងណាទេគាត់តែគាត់បានលើកឡើងថាអរគុណច្រើនគាត់ឥឡូវហ្នឹងគឺមានភាពល្អប្រសើរហើយ បាទនេះគឺជាសាររបស់ Aquero ហើយរឿងចូលទីលានគាត់អាចបានបង្ហើបទេថានឹងចូលទីលានរ៉ែឬក៏យ៉ាងណាគាត់គ្រាន់តែនេះជាការបង្ហោះសាររបស់គាត់ហើយក៏អរគុណទៅកាន់ក្រុមការងាររបស់គាត់កីឡាករដែលគាត់ស្គាល់មិត្តភ័ក្តិរបស់គាត់ក៏ដូចជា fan ផងដែរបាទអញ្ចឹងតាក់ទងជាមួយ Aguero នៅទេមួយទៀតតាក់ទងជាមួយនឹង Eriksen បាទ Eriksen និង Aguero ហ្នឹងគឺដូចគ្នា បាទតាក់ទងជាមួយនឹងបញ្ហាកាំងបេះដូងគ្រាន់ថាសម្រាប់ Aguero ដូចយើងធូរបន្តិចបាទយើតែសម្រាប់ Eriksen គឺធ្ងន់ធ្ងរ ដោយសារតែគាត់ហាក់បីដូចជាគេហៅថាប៊ីសតែនឹងមិនសល់ជីវិត តែបើទិនជាអន័យរបស់ Aguero គាត់ដឹងខ្លួនគាត់គាត់និយាយថាគាត់ពិបាកដកដង្ហើម top ដកដង្ហើមអត់បាន បាទអញ្ចឹងសម្រាប់ Eriksen គឺធ្ងន់ជាងប៉ុន្តែមកដល់ពេលនេះសម្រាប់ Eriksen បានចូលរួមវឹកហាត់ប៉ុន្តែมันបានចូលរួមវឹកហាត់ជាមួយ Inter ឬក៏បានចូលរួមវឹកហាត់ជាមួយនឹងក្លឹបរបស់គាត់ បាទប្រទេសរបស់គាត់នោះទេមកដល់ពេលនេះគាត់ហាត់ជាមួយនឹងក្លឹបបាទពីមុនរបស់គាត់បាទក្លឹបទូចរបស់គាត់ហើយគាត់ហាត់តែម្នាក់ឯងទេ ប៉ុន្តែមិនខ្ញុំគិតថាប្រហែលជា Ericsson នេះបានត្រឹមតែវឹកហាត់ប៉ុន្តែមើលទៅប្រហែលជាមិនទៅណាទេ ហើយសម្រាប់ Inter Milan ទៀតសោតហ្នឹងក៏បានអឺបាទនិយាយរួមទៅ គឺទុកពេលវេលាឲ្យគាត់ចាក់ចេញហើយបាទអត់បន្តកុងត្រាជាមួយនឹង Ericsson បន្តទៀតទេបើសិនជាយើងមើលឃើញមកនេះប្រិមិត្តប្រកាសជានិយាយថា Inter ដាច់ចិត្តម៉េះកីឡាករគ្នាឈឺឲ្យគ្នាចេញបាទកុំភ្លេចថាក្លឹបត្រូវចំណាយទៅលើកីឡាករអញ្ចឹងនៅពេលដែលកុងត្រាបញ្ចប់បាទគឺត្រូវតែចប់ដូចគ្នា ទោះបីជា Ericsson មិនបានលេងបាទក្លឹបក៏នៅតែផ្ដល់ថវិកាជូន Ericsson នៅចំនួនទឹកប្រាក់ណាមួយដែរអញ្ចឹងបាទយើងត្រូវយល់អំពីក្លឹបដែរបើសិនជាយើងជាម្ចាស់ក្លឹបក៏យើងពិបាកដែរកីឡាករមិនអាចលេងបានហើយយើងនៅបង់លុយឲ្យគាត់ទៀតមិនមែនជាភាពងាយស្រួលទេហើយម្យ៉ាងសម្រាប់ Ericsson ប្រហែលជាមិនអាចទៅបានទេបើតែគាត់ចូលរួមវឹកហាត់ប៉ុន្តែប្រិមត្តដឹងហើយបញ្ហាបេះដូងមកដល់ពេលនេះ Ericsson នៅដាក់ឧបករណ៍នៅជាប់ខ្លួននៅឡើយទេ ប្រសិនបើក្នុងករណីដែលមានបញ្ហាចាំបាច់នឹងត្រូវលូតបញ្ជាក់ថាគាត់មានបញ្ហាបេះដូងបាទបាទអរគុណច្រើនប្រិមិត្តបាទតាជួយព្រាវអ្នកបាទដាវីភួងអ្នកមានជន់ថ្មីបាទអ្នកមានជន់ថ្មីហ្នឹងបាទទៅខ្ញុំនិយាយជូនទៅកាន់ប្រិមិត្តតាំងពីមិនទាន់លក់ក្លឹបបាទប្រិមិត្តខ្លះលើកឡើងថាអូឃើលិនអឹមបាប៉េផងប៊ិនស៊ូម៉ាការ៉េតបេលអូសពបែបយ៉ាងណាហើយខ្ញុំបានលើកឡើងជូនទៅកាន់ប្រិមិត្តថាម៉េច បាទ3រដូវកាលទៀតដឹងមិនផងសម្រាប់ញូកសលហេតុអីមិនខ្ញុំលើកឡើងពាក្យនេះជូនទៅកាន់ប្រិមិត្តក្លឹបមួយ បាទទោះបីជាមានលុយក៏មិនអាចចំណាយបានភ្លាមភ្លាមដែរគឺត្រូវចាយពេលវេលា ដើម្បីក្នុងការចំណាយក៏ព្រោះជាប់ជាមួយនឹងបាទ financial fair play បាទច្បាប់នៃការគ្រប់គ្រងហិរញ្ញវត្ថុបាទទី2តើគាត់ព្យាយាមខ្លួនគាត់បានដល់កម្រិតណាដំបូងភ្លាមគាត់មិនអាចទិញកីឡាករល្បីមកបានទេគាត់ទិញបានកីឡាករល្បីដែលធៀបនឹងចូលនិវត្តន៍ បាទកីឡាករវ័យ35 34ល្បីល្បី35 34នៅទិញបានដែរបាទប៉ុន្តែ សួរថាតើកីឡាករវ័យចំណាស់អាចចូលរួមជួយគាត់បានប៉ុណ្ណាបាទទី3តាក់ទងជាមួយនឹងកីឡាករវ័យក្មេងដែលកំពុងល្អ គេដាច់ចិត្តមកញូកាសលទេបាទមិនងាយទេក្រុមគាត់មកដល់ពេលនេះបាតតារាងរត់តែ top 4មិនបាន ផងសួរតើតើកីឡាករណានឹងមកចូលរួមជាមួយញូកាសលគឺមិនងាយទេបាទអញ្ចឹងមិនប្រកាសថាលុយអាចទិញបានអ្វីគ្រប់យ៉ាងទេ ចំណុចនឹងហើយដែលគេធ្វើ financial fair play នោះកុំឲ្យអ្នកមានគិតតែពីទិញបាទអញ្ចឹងទិញអត់បានទេមកដល់ពេលនេះតឹងបន្តិចហើយ financial fair play មិនមែនចេះតែទិញទេលុយមានតែ150លានទេបាទខាង English Premier League គេទុកឲ្យតែ150លានខាតទេបាទអញ្ចឹងទិញអត់បានទេបាទអញ្ចឹងបើយើងនិយាយអំពីអ្នកមានជាន់ថ្មី បានត្រឹមតែ ជាឈ្មោះទេ បើសិនជាគាត់ចង់ឲ្យខ្លួនគាត់ល្អយ៉ាងហោចណាស់ក៏ចំណាយពេល3រដូវកាលដែរ បាទអញ្ចឹងតឹងទីហើយប្រិមិត្តកុំភ្លេចណា Manchester City បន្ទាប់ពីក្លឹបបាទបាទពីស្ថិអារ៉ាប់បានទិញ Manchester City Manchester City ត្រូវចំណាយរយៈពេលរហូតដល់3ទៅ75ឆ្នាំដើម្បីធ្វើឲ្យ Manchester City នឹងឡើងមកដល់សប្តាហ៍នេះបាទអញ្ចឹងมันស្រួលប្រហែលទេទោះបីជាមានលុយមិនប្រកាសថាអាចជួលខ្មោចឲ្យកិនម្សៅបានទេបាទ